nó lại đã ra rất sợ bảo má tôi cường cái nông châu cả đạo về lại sao nó support lại phải cô lư gì tối hù rồi vẫn chưa có bóng vậy vậy đó mà chừng nào nồi bánh của cô chính là bộ lư của tôi bóng liền

ទៀតយល់ភាសាអីទៀតអញ្ជើញភាសាអីលោកអាស្លំជូស្លំជូយួនមួយយួនឆាខ្ញីឆាខ្ញីឡាយគ្រប់មុខកន្លែងគ្រប់មុខបាទចាំមកផ្លែស្លំជូយួនមួយអឺឆាខ្ញីមួយ ឆាបន្លែគ្រប់មុខមួយបាន vào hai tiếng hát nhảy for you បាទបើក្រោយទៀត to đó đừng ấy anh mơ tam đi đây đó anh à, à? đi à đất biết là đây anh không tam gì đây anh mời anh ngọt đau xa kì đấy mình lôi men này này ọt lôi men đây ọt liên thế trả lại ai ọt lôi đây ngọt hói một chuôn anh ọt đấy đâu mấy anh là cơn mày Hả? ប់ហើយមើលមើលប្រហូបអត់សិតតែសក់ឯណាមកចានចាននេះសបោសក់ណាមើលមើលមើលយកសក់មកដាក់ក្នុងប្រហូបឃើញទេសក់អញ្ចឹងកាលតែលើកមកថ្មីថ្មីមិនមានសក់ទេណាវាកប់កប់នៅក្រោមកប់ណែណែចុះណែណែតាគួស្នាក់មកខ្ញុំរឿងតាគួស្នាក់មកខ្ញុំរឿងចាំមើលពួកនឹងធ្វើមកហូបមិនបានមានសក់ចឹង សុំចុះសុំចុះសុំពេញតែចានពេញតែចានបងសុំចុះសក់សក់អើសុំចុះសុំចុះសុំចុះអណាណាសុំសុំចុះសុំចុះសងសងអណាណាអត់ទេអត់ទេបានបើសិនជាគ្រោះថ្នាក់មិត្តភក្តិខ្ញុំត្រូវរឿងយ៉ាងមករឿងធំរឿងធំសក់សក់សក់ណាអត់អីទេចេះចេះចុះកណ្ដាលអីចុះកណ្ដាលចេះចេះចេះចេះភាសាចុះភាសាចុះណាហូចខ្ញុំអត់គិតគូលុយកាក់អីទេជួយទេទៅតែសុំជំងឺចិត្ត ម៉ែមិនអីទេលោកម៉ែចេះចេះចេះចាំចាំខ្ញុំសងជំងឺចិត្តពេញតម្លៃណាសងជំងឺចិត្តឲ្យទាន់ហោះបាទបាទបាទអីចឹងកែខ្ញុំបើមិនសងជំងឺចិត្តទេខ្ញុំនឹងសុំទោសសុំទោសសុំទោសខ្ញុំសុំពិភាក្សាជាមួយក្មួយខ្ញុំសិនណាល្អជារដឹកឃើញហ្នឹងកំដែងខ្ញុំទៅ này này phụ mạ nhà mày bắt ấy đấy này này đấy anh nhìn ấy à đây đây cái tập phọt rồi ចំភៅរបស់ខ្ញុំហ្នឹងនេះណាទៅអ្នកណាទៀតហ្នឹងណានេះអ្នកណានេះអ្នកណាចាំមកផ្លែតខ្ញុំនឹងជម្រាបជូនអំពីលុយកាក់ដែលត្រូវបានហើយសងទៀតសងទៀតពេញតម្លៃពេញតម្លៃហើយតែឡើងដល់ធ្វើចឹងទៀតបាត់នេះរស់ឯងហើយបាត់លុយនេះអញមិនកោតអីទេកោតដូនតែឃើញរំតែឃើញ សុខតកាយអត់ជឿអញឃើញច្បាស់ហើយនៅចំហរបស់ខ្ញុំអឺលោកតកែម៉ែខ្ញុំឈឺខ្ញុំទុំទុំទៅទៀតឈប់សិនចាំយកលុយសិនជីអើយជីវិញហើយឃើញច្បាស់ហើយនៅពេលនេះឃើញច្បាស់ក្នុងភ្នែកហើយនៅដល់ណែមិនដាច់ចិត្តលុយទេ ត្រូវសងជំងឺចិត្តខ្ញុំវិញអឺ and time. Turn down, soft, spike ជើងខូច test my ខ្ញុំយំ in the gang, hang out people. Whoa, people who dress like me. យកផ្លារណ្ដៅឆ្កឹះរបស់របស់គេខ្លាំងស្រៀតចូលគុកចេញឡើងធ្វើទៀតមិនដែរយំលោកប៉ាដាក់បាក់ដបងខ្សែឆ្កែដូចសាត់អើយអឺអឺអឺ រីលេខ3ស្មើនឹងឆាមកពីវេវេក្លីកាបីអែនខេមកូតត្រវយវេកសតណាហៅឌូយូទៀវមើលមើលទៀវកោវេហេអត់បត់ប្រោះប្រោវេហេស្លាប់យកបាយមកក្តាប់ទៅដាំបបោអូអត់កតួបបាយឆ្នាំងអត់កតួបបោគេកាត់យ៉ាស្ពតបត់ជូបគេនៅខួត SSI for SSI and welfare. They love to move stamp to pay proud mental care. Life said that you got late, fix up, ខ្ញុំរត់លេងជួយសូមអាស្វាគ្មានឃើញខុសគ្នាទាំងត្រូវគ្នាមុនគ្នាទាំងបាបកោសក់ស្បែកជើងខួរទេស្អាយខ្ញុំចង់មានមើលកែខែងអោបូបូបូ dress like me យកឡានដើរឆ្កោសក់ស្បែកជើងខួរទេស្អាយខ្ញុំចង់មានមើលកែខែងអោបូ ចុះដើរដើរឆ្កឹះរបស់របស់គេស្រេសឡាញ់ចុះដើរដើរឆ្កឹះរបស់របស់គេចូលគុកចេញឡើងធ្វើទៀតម្ដាយយំអូអានេះរមមើលសាតាមមើលសាមិញឯងហ៎ហើយហើយដើរតាមមើលសាមិញឯង trời ơi mình cua chân à Tổ ừ, si bên phạm bà mũi xe nam ơi Anh không xâm lưới bên phạm khẽ អូសីជាដាច់ចោលបានតែកង់កាចាស់ហ្នឹងមកវាជើបាយអានហូតអឺ ប្អូនណាកំសត់ខ្លាំងកំសត់ស្អីបើផ្លូវអញកំសត់រឿងអញបាត់នាឡកាណាអញស្មានដល់កំសត់រឿងអាដេញរ៉ាត់យោនេះអាកាបាត់នាឡកាយើងបោកខ្លួនដែរកដុំចែកនាឡកា4 50000ដុំអញស្មានមកថ្លៃណាអញក៏មកស៊ីធាក់កង់ឡើងប៉ោងក៏លៀនណាអឺ ហើយទៅដេកឯណាបាត់អស់នាឡកាមកដឹងស្អីអញដេកទៅឲ្យអញហត់កៅបន្តិចអញផ្លិចខ្លួនទៅអេឡកាមួយយំដែរស្មានតែគេស្ដាប់អាស្អីនេះអញស្មានតែអញស្មានតែកៅនឹងស្ងាត់ជាងសឡមកជូខំស្រូបយកស្រូបយកស្រូបយកស្រូបយកបានលកាមកឲ្យយើងអើធ្វើម៉េចធ្វើម៉េចបើចឹង កំទូនកំសោកអីរាល់ទៀតទៅអញស្មានសណោះសណោកអីឯងស្បាប់មិនបានចង់ដឹងមើលតែគេលេង ពីអីនិយាយពីអីបត់នឹងអញ្ចេះអានអូបើចឹងដូចតែគ្នាដែរបើអញនៅស្រុកអញគេហៅអញថាព្រឿងមកដល់អ្នកលឹងគេហៅអញថាបោបាមកដល់ស្ពានស្រួយសបាចោយដឹកអើគេហៅអាណាវាំងទៅអើអង្គចាឯងរាល់ថ្ងៃធ្វើអីបានមកសួរខ្ញុំចឹងធ្វើអីអាចារ្យហ្នឹងអូអាចារ្យប៉ណ្ណនិយាយចេះ សំថ្ងៃហ្នឹងទិញអេតចាយអូសីទិញអេតចាយលក់ចេញលក់ចូលសោកស្មែបណ្ណបាសនាជាខ្ញុំស្អីក៏ទិញដែរនិយាយចឹងស្អីក៏ដោយក៏ទិញទាំងអស់ឥឡូវបើខ្ញុំរកបានណែរកអាអាប្អូនឯងឯណានៅសមោះជ្រូកមកជ្រូកហ៎អឺអូគ្នាខ្ញុំច្រើនណាស់4 10នាក់អូយមានគ្នាច្រើនកដុំសែបអាចារ្យចេះធ្វើចោលដែរកុំឲ្យគេដឹងកុំឲ្យគេដឹង អត់ឲ្យគេដឹងអូស៊ីក្រុមហ៊ុនជាមួយគ្នាយើងឲ្យយើងនិយាយប្រែបដើរប្រែបគេកុំឲ្យយើងដឹងកុំឲ្យគេដឹងយើងអេដល់ប្រាប់គេកុំឲ្យគេដឹងអាម៉េចយើងកុំនិយាយឲ្យយើងកុំនិយាយអត់និយាយបើអូបម៉ាអានត្រូវទិញបានអីនិយាយយើងនិយាយតែពីរនាក់អើនិយាយពីរនាក់ចាំម៉ែអានអត់បាននិយាយរហូតគាត់អានឹងផ្សេងអានេះយើងរស់ស៊ីផ្សឹងអឺចឹងអូខេហើយណាជួបគ្នាអើថ្ងៃណាខ្ញុំរកបានខ្ញុំមកផ្ទះបងឯង ok mà chú rút á ừ à sao mau sử á à chạm đầy mùi ờ tay sao mau sử đang ra na thôi à anh chắc chắc đau rồi thì mau sử à <laughs> tớ đấy ừ, ừ. ừ à សំសម្រៃមួយតែយើងក្រុមហ៊ុនជាមួយគ្នាយ៉ាងណាយ៉ាងណាអញមិនភ្លេចឯងទេអញរកឯងតបតែឃើញអើជក់រីសួរទៅសោតយកនឹងមានសោបានអត់អានេះគ្នាយើងអឺតែចេះចាំយើងរកស៊ីបានចាំចាំជក់ទៅ <laughs> គាត់តែជួបមួយសិនហើយយើងក្រុមហ៊ុនមួយគ្នាអើអាដឹងក្រុមហ៊ុនដែរចាំមកស៊ីបានចាំទៅចាំជួបបានណាកុំភ្លេចណាយើងរស់ស៊ីជាមួយគ្នាយ៉ាងណាយ៉ាងណាកុំភ្លេចគ្នាលាសិនណាកុំភ្លេចសមោះស្រូវអើចំោះជ្រូកទេទៅតែមិនអីអានទុកវិញអូអានេះថាគិតខ្ចីស្ដាប់លេងសិនណាខ្ចីហើយស្មានអានស្កូតអានេះអានអាននេះលកាមួយ គេស៊ីផុយហើយចង់ស៊ីផុយមួយទៀតណា ទៅមិនអូនសមួយអានអូកដុំសាប់អានស្មានអាចារ្យអត់ចេះធ្វើចោលអានស៊ីសមួយអាដាមនឹងស៊ីសមួយអានអ្នកស៊ីដាច់ដែរ哦，那中奖的谁来？阿妹还没改好啦，我今天上我奖分来，奖啊，啊，来。 失败张面单啊哈，我点爱干嘛？失败张面单，我跑风香港、巴黎、新加我那穿闪的闪来，闪给帽的盖，闪金你金哈，奶姐姐啊，迈打妹啊！话？莫呀，来来来，风港、啊，上坡，失败张面单啊，我那穿闪的闪来，闪给帽的盖，闪金的金哈，奶姐姐姐姐姐姐姐姐。 ha ha ha chẹp băng lại ha chẹp băng chẹp ha ha lại rồi bốn bốn ăn chọn sẽ nên sẽ lại xem kẻ bỏ đi cái im xỉm im mũi hen chọn xem kia, giật chọn cho là mũi lại lại lại chẹp băng lại ha ha chẹp 阿妹啊，来，对对对对，好来，嗯，去当保鲜盒，那个保鲜盒，哈哈哈，我啊，我啊，我啊，去当保鲜盒，当保鲜盒，可能没好白，好，阿妹啊，我，什么家呀？哈，什么家？是中央买错，哈哈哈，买错吧？我呐，我呐。 保温。哎呀，我那上世白时是谂转转，时来提将 just pick up，我那真是，哈啊，咪个，哎阿伯啊，冇一个么？上步câu câu ngủ câu câu ngủ câu cứ tăng bao xe hoa tăng cứ tăng bao xe chết nào năng ha ha 啊 <laughs> 啊 <laughs> 啊！我啊，这个那么鲜，我啊，当时，我啊，这个那么鲜鲜，我啊，刚刚刚刚摸，摸摸摸，你摸，那 行啦！我当个担我学校，我当加分，哈哈哈！啊，哇哇，我来当个保个能，几个么够占杯，一杯杯啊！我担保社会，当个担保时间那么久啊！来，哈哈，占杯是杯杯一个杯，来。 谢谢。了么？哎。姐，我等姐么？啊，来啦，姐都么姐。姐，姐，姐都么姐。啊，姐，姐。我等可等么姐？哪么姐？可等么？哪可那谁？我等么姐？啊。谢谢谢，谢谢姐收谢谢收呀，么姐，姐。 见慕 <laughs> 他，哈哈。 我等去等我写，去淘宝写说话，淘宝面人 <laughs> 啊，你等我，宝，你你等我写写啊，给给给我，我呀。你等我写好，等我写哈，哈，等我写你啊。啊，妈呀妈呀，我那对等我人几给我。啊，那是去淘宝写好对淘宝写话，去淘宝你啊，切切来，我等啦。等去等我写。 เสียหอตังคือตังบ่อเสียแผบลือหายคือตังบ่อเสียชายลือนั่นนี่นี่อ่าลือบอว่ะโอ้่น่ะแกแกแกว่านั่นนะล่ะคือตังบ่อเสียหอตังบ่อสีคือตังบ่อเสียหอคือตังบ่อสีหลบนะฮะคือตังบ่อเสียหอตังว่าตังบ่อเสียอ้อแผลพันมันเชื่อเต้ฮะว่าตังคือตังบ่อเสียหอตังชายนั่นนี่ชายลือนี่ว้าว้าว้าทั้งลือลือ 我好火，张飞来来来，张飞来来来。过来叫谁谁来，张飞我来。我射火，张来射火，当张飞。张什么？你他妈射火，他妈。他妈的，我他妈他妈射。开。 principal. Mm. mm. Maon.